បាទ El Clasico តាក់ទងជាមួយនឹង El Clasico គឺលេងនៅវេលាថ្ងៃស្អែកវេលាម៉ោងដូចជាម៉ោង9និង15នាទីបាទម៉ោង9 15នាទីយប់ការប្រកួត El Clasico រវាង Real Madrid ហើយជាមួយនឹង Barcelona ដែលគេចាត់ទុកថា ការប្រកួតនេះអ្នកដែលស្នងតំណែងអ្នកដែលជំនួសវត្តមានរបស់ Lionel Messi ហើយជាមួយនឹង Cristiano Ronaldo នោះគឺខាង Real Madrid គេមាន Vinicius ហើយខាង Barcelona នេះគឺមាន Ansu Fati សិតតែកីឡាករក្មេងៗរបស់គ្នាណា បាទអញ្ចឹងមកដល់ពេលនេះគឺជារជ្ជកាលថ្មីរបស់ El Clasico ទោះបីយ៉ាងណាក៏ដោយសម្រាប់ Benzema មិនទាន់អាចចូលរួមជាមួយនឹងការវឹកហាត់បាន ក្នុងរយៈពេល2ថ្ងៃចុងក្រោយនេះ Benzema មានរឿងពីរទី1គាត់កំពុងតែមិនសូវស្រួលខ្លួន បាទតាក់ទងនឹងសុខភាព ទី2 Benzema ត្រូវឡើងតុលាការបាទហើយសារក្រមរបស់ Benzema នឹងត្រូវប្រកាស នៅថ្ងៃទី6បាទ26ខែ11បាទតើសាវនាការនឹងជំរុំជម្រះរបស់ Benzema នឹងតាក់ទងនឹងរឿងអ្វី តាក់ទងជាមួយនឹងវីដេអូអាភិសបាទដែលបេនស៊ីម៉ានេះលួចថតមិត្តរួមក្រុមបាន ហើយបាន បញ្ជូនវាទៅឲ្យមិត្តរួមក្រុមគេចាត់ទុកថារឿងនេះគឺជារឿងចាប់ចម្រិតឬក៏ថាចម្រិតទាប្រាក់បាទចម្រិតទាប្រាក់ហើយរឿងនេះហើយដែលធ្វើឲ្យបេនស៊ីម៉ានេះបាទមិនអាចចូលរួមជាមួយនឹងជំរឿសជាតិប្រយ៉ាងជំរឿសជាតិបារាំងអស់រយៈពេលជាច្រើនឆ្នាំ។ ឥឡូវសារក្រមក្នុងនេះកំពុងតែកោះហៅបេនស៊ីម៉ាហើយប្រហែលថ្ងៃមុនបេនស៊ីម៉ាអត់អាចទៅចូលក្នុងសារក្រមបាទចូលទៅកាន់តារាការបានទេដោយសារតែជាប់រវល់បំពេញភារកិច្ចលេង UEFA Champions League ជួយ Real Madrid យកឈ្នះលើ Shakhtar Donetsk នោះ5គ្រាប់បាទអញ្ចឹងបើសិនជាយើងបើសិននិយាយពេលនេះគឺបេនស៊ីម៉ាកំពុងតែមានបញ្ហាអញ្ចឹងមិនដឹងថាតើ El Clasico នេះនឹងមានវត្តមានបេនស៊ីម៉ាដែរឬក៏អត់ទេបាទទ្រង់លេវ៉ាន់ដូស្គីផង បាទនិយាយពីលីវ៉ាន់ដូស្គីតាក់ទងជាមួយនឹងបញ្ហារបស់ Robert Lewandowski អឺមកដល់ពេលនេះគឺស្ថិតនៅក្នុងការចរចា បាទមិនទាន់ជាយ៉ាងណាយ៉ាងណីទេប៉ុន្តែមើលទៅប្រហែលជា Bayern Munich បើសិនជាទៅកាន់ Manchester City ប្រហែលជា Bayern Munich គេមិនសូវប្រឹងគេមិនសូវព្រមទេ បាទព្រោះតែការដែលចាក់ចេញទៅរបស់គាត់នេះអាចនឹងជាសត្រូវឬក៏ហាក់បីដូចជាបន្ថែមកម្លាំងឲ្យទៅកាន់ Manchester City គណៈដែលគាត់កំពុងខ្លាំងហើយហើយជាដៃគូប្រកួតប្រជែង UEFA Champions League ទៅទៀត អញ្ចឹងខ្ញុំគិតថាបាយឺនមុនិចនឹងរើសក្រុមបាទរើសតើក្រុមមួយណាដែលអាចនឹងអនុញ្ញាតឲ្យ Robert Lewandowski ទៅបាទបាទញោមនិយាយរឿងរៀលម៉ាឌ្រីតម្ដងបាទបាទលុតនឹងហៅ Mr. Yaya បាទមិនដឹងហៅថាលបងឬលប្អូនទេតែហៅខ្ញុំញោមតែអញ្ចឹងហៅលបងលប្អូនវិញអញ្ចឹងទៅបាទតកតងជាមួយនឹងរៀលម៉ាឌ្រីតដូចខ្ញុំជម្រាបជូនប្រិយមិត្តរួចរាល់អស់ហើយបាទអត់មានអីទេ បច្ចុប្បន្ននេះសម្រាប់ Real Madrid កំពុងតែព្យាយាមចង់បាន Erling Haaland ក៏ដូចគ្នាក៏ដូចជាមួយនឹងជាព្យាយាមចង់បាន Mbappe បាទមកដល់ពេលនេះនៅមានព័ត៌មានលិចលៀងជាច្រើនតាក់ទងដូចជាសាឡាផងប៉ុកបាផងប៉ុន្តែ ដូចជាស្ងាត់តិចហើយមកដល់ពេលនេះប៉ុកបាបានបង្ហើបថាអាចនឹងព្យាយាមនៅជាមួយនឹង Manchester United ដោយសារតែវត្តមានរបស់ Cristiano Ronaldo បាទអឺប្រិមិត្តក៏លើកឡើងសួរថាតើ Real Madrid បច្ចុប្បន្នមិនដែរ ការប្រកួតចុងក្រោយហូបដែលសាក់តាដូណេត5ទល់នឹង0នេះខ្ញុំគិតថានៅមិនទាន់មានជាអ្វីជាដុំផ្កាថាដុំកំភួនល្អរបស់រៀលម៉ាឌ្រីតទេហេតុអីបានយើងនិយាយអញ្ចឹងព្រោះសាក់តាដូណេតនេះគឺជាក្រុមដែលមួយដែលមិនសូវជាល្អប្រហែលទេអ្វីដែលរៀលម៉ាឌ្រីតត្រូវប៉ះហ្នឹងគឺត្រូវប៉ះជាមួយនឹងគេខ្លាំងជាងនេះការប្រកួត បាទមិនមែនតែប៉ុណ្ណេះគាត់បានល្អទេអ្វីដែលខ្ញុំមើលឃើញបច្ចុប្បន្នរបស់រៀលម៉ាឌ្រីតគឺតំបន់ជើងក្រោមរបស់គាត់គឺមិនសូវជាល្អទេ អ្វីដែលល្អហ្នឹងគឺស្ថិតនៅក្នុងតំបន់កណ្ដាលហើយជាមួយ នឹងប្រយុទ្ធរបស់គាត់បាទចាប់តាំងពីកាស៊ីម៉េរ៉ូបាទលូកាម៉ូទ្រីចហើយជាមួយនឹងតូនីគ្រូសឡើងមកដល់ខាងលើ មានវីនីសៀជីអបាទហើយមានការីមបេនសេម៉ាបាទអញ្ចឹងមកណាបាទហ្នឹងគឺជារឿងដ៏ល្អរបស់រៀលម៉ាឌ្រីតតែបើសិនជាយើងនិយាយអំពីជើងក្រោមមកគាត់នៅទុនបើណាបាទអត់សូវល្អប្រហែលទេបាទតែទោះបីយ៉ាងណាក៏ដោយ ខ្ញុំមើលឃើញថាបែកភាពនៅក្នុងការដណ្ដើមពានឡាលីហ្គានៅក្នុងឆ្នាំនេះគឺរៀលម៉ាឌ្រីតមានលទ្ធភាពដូចជាល្អជាងគេបាទ